អូនហត់បងគាត់ទៅយកចិត្តអូនខ្លាប់ផងតែធ្វើការអូនត្រូវទទួលភារៈធ្ងន់ធ្ងរហើយមកដល់ផ្ទះបងចង់ឲ្យអូនបំពេញភារកិច្ចជាប្រពន្ធពេលណាក៏បានមែនទេអូននេះក៏ចេះហត់ដែរគឺអូនចង់សុំសម្រាប់ ឈប់ញ៉ាំហើយកូនប្លាមត់អស់ហើយមកចាំប៉ាជួយកូនណាញ៉ាំទៅដល់គួរទៅ ពីកតាបទៅណាកូនអឺបានថ្ងៃនេះម៉ាក់ជូនកូនទៅសាលា ក៏រហូតបើសិនជាមានពេល48ម៉ោងតែយ៉ាងណាម៉ាក់នៅតែស្រឡាញ់កូនណាកូនទៅសាលាជាមួយនឹងប៉ាទៅណាឲ្យប៉ាជន់ទៅទៅណាណាម៉ាក់ស្រឡាញ់កូនខំរៀនណាកូនណាម៉ាក់ស្រឡាញ់កូនណាបាទកូន ចង់ឲ្យមួយថ្ងៃមាន48ម៉ោងណាប៉ាចុះបើពេលវេលាមាន48ម៉ោងពិតមែនម៉ាក់ប្រកាសជាជូនកូនទៅសាលារៀនជាមួយប៉ាមែនដែរអត់ចុះប៉ាមួយថ្ងៃ មានតែ24ម៉ោងកូនត្រូវធ្វើយ៉ាងម៉េចទៅប៉ាប៉ា គឺកូនត្រូវទៅសាលាហើយខំរៀនណាតើកូនតោះតោះទៅសាលាប្រយ័ត្នខកពេលណាណែឈប់និយាយទៅមកហើយលោកណែណែអាយមើលគាត់ចោះធ្វើចរិតបញ្ញាបញ្ញាប់ បញ្ញាប់បញ្ញាប់ធ្វើមើលតាមកកន្លែងធ្វើការនឹងធ្វើតាឯងអញ្ចឹងមិននឹងហើយចិនរឹកណាស់គ្នាឆ្ងល់គាត់ដល់ហើយគាត់មកធ្វើការដាច់ថ្ងៃដាច់ជប់អញ្ចឹងទុកប្តីឲ្យនឹងកូននៅផ្ទះចោលពួកគេគិតមិនទៅណាគ្មានគិតយ៉ាងម៉េចនោះទេ ចរិតមនុស្សស្រីរៀនបានខ្ពង់ខ្ពស់ហ่ะគឺវាបែបនឹងហើយអញ្ចឹងហើយ បានម៉ែពួកឯងនេះ មិនឲ្យពួកឯងរៀនបានខ្ពង់ខ្ពស់ហ្នឹងណាខ្លាចខ្ពស់ពេកទៅ គឺវាអញ្ចឹងណាណែនិយាយពីប្តីវិញណាមករកប្រពន្ធរាល់ដង តែមើលទៅមកស្អុយទៅវិញហ្មងហើយអញឆ្ងល់នេះរកប្តីឯណាយកមកហូបមកឲ្យប្រពន្ធផ្គប់ចិត្តប្រពន្ធតែប្រពន្ធវិញហ្នឹងបាញ់និយាយមែនកែអីអញមិនដែលឃើញណែ ថ្ងៃណាប្តីគាត់មកប្រាប់អញផងអញចង់ចាំមើលទឹកមុខប្តីជាពាក់នឹងម្ដងមើលថាដូចគេនិយាយដែរអត់អូនឯងមានរឿងមួយទៀតបុគ្គលិកមួយចំនួនណានិយាយពូប៉កែអើយប៉កែព្រឹកឡើង ចូលធ្វើការមិនទាន់តាំងខ្លួនធ្វើជាកញ្ចក់ឆ្លប់បញ្ចាំងជីវិតអ្នកដទៃតែមិនមាន ពេលស្វែងយល់ពីខ្លួនឯងថាអាយុដំណាលគេហើយចាប់ផ្ដើមក៏ដូចគេ ប្រាក់ខែក៏តិច តំណែងវិញក៏មិនចង់ផាសទេ ព្រោះវាខ្ពស់ពេកណែអញចង់ថាឲ្យអ្នកណាហ្នឹងគឺមិនបានថា ឬក៏ឌៀមដាមឲ្យអ្នកណាទេគឺនាងខ្ញុំនិយាយចោលតែបើរអ៊ីខ្លួនក៏យកទៅអូផ្លិចមួយទៀតណាពាក្យចាស់លពលថាដើរតាមបណ្ឌិតនឹងខ្លាយខ្លួនជាបណ្ឌិតតែបើដើរតាមចោល វានឹងខ្លាចជាចៅមែននឹងហើយដោយដែលអ្នកនាងលេខានិយាយពិតមែនចោះបើដូចជាអ្នកនាងលេខាដើរតាមមនុស្សអំនួតមួយពិភពលោកមានតែខ្លួនឯងនោះ តើវាយ៉ាងម៉េចវិញទៅណណែខ្ញុំប្រាប់យកប៉ុនទៅចោះណាខំអែបអបឲ្យចិត្តចិត្តទៅប្រយ័ត្នតែឆ្លងចរិតមឹះមឹះអំនួតក៏គ្មានអ្នកណា គេតាមដៃអូយច្រឡំមាត់កុំធ្វើមុខអញ្ចឹងមើលអ្នកនេះលេខាខ្ញុំមកគ្រាន់តែ ច្រឡំនិយាយកាត់ពិតហើយក៏ដាស់តឿនក្នុងនាមជាក្រុមការងារតែមួយណែណែណែឯងក្រែងឯងថាមានឯកសារទៅរកអីមកឲ្យលឿនឡើងមក ចាញ់ឈើបងក្រុមការកម្មវិធី ដែលបងបានរៀបចំខ្ញុំបាន សាកធ្វើវានៅផ្ទះជាមួយនឹងកូនប្រុសរបស់ខ្ញុំធ្វើហើយក៏មានអារម្មណ៍ថាមាន ក្តីសុខចម្លែករកប្រាប់មិនត្រូវទេនិយាយចឹងបង បងមានសាកវិធីនឹងជាមួយនឹងកូនស្រីបងហើយនៅ អញ្ចឹងចូលមកអអញ្ចឹងខ្ញុំជម្រាបលាបងទាំងពីរទៅធ្វើការសិនហើយអូនមកណាបងមានអីមកផ្ញើអូន ទាំងអស់នេះសិតតែម្ហូបដែលអូនចូលចិត្តហើយសាំងវិចអីអស់ហ្នឹងឈប់ញ៉ាំទៅវាមិនល្អសម្រាប់សុខភាពរបស់អូនទេមនុស្សយើងណាមិនត្រូវខំធ្វើការតែមួយមុខទេយើងក៏ត្រូវតែគិតពីសុខភាពរបស់យើងដែរនេះបងនិយាយឆាប់ណា នេះមកទេសនាមើលតាអាចារ្យនៅតាមវត្តទៅកើតហើយនេះយកអីមកខ្លះហ្នឹងពេលវេលាអូនគឺមានតម្លៃណាស់ការងារអូនក៏ឲ្យដូចភ្នំអូនគ្មានពេលតែញ៉ាំនេះញ៉ាំនោះនោះទេ បងដឹង ថាពេលវេលាអូនមានតម្លៃហើយបងក៏ដឹងដែរថាជាព្រះមនិច្ចាមានភារកិច្ចត្រូវទំនួលខុសត្រូវច្រើនតែយ៉ាងណា អូនក៏ត្រូវចំណាយពេលវេលាខ្លះដើម្បីសុខភាពដែររួចចប់ពេលវេលារបស់បងមិនមានតម្លៃទេឬយ៉ាងម៉េចកន្លែងបងនៅឡើងឆ្ងាយហើយជិះមកដល់ទីនេះ បងអត់មានគិតថាបងខាត់ពេលវេលាទេការងារអ្នកណាក៏ដូចអ្នកណាដែរគឺត្រូវតែមានការទទួលខុសត្រូវហើយនឹងភារកិច្ចដូចគ្នាទាំងអស់ការងារល្អគឺមិនមែនចេះតែរត់មករកយើងនោះទេហើយលុយក៏មិនមែននៅសុកសុកធ្លាក់ពីលើមេឃមកដែរអញ្ចឹងហើយទើបបងចំណាយពេលវេលាខ្លះធ្វើជាស្វាមីដ៏ល្អរបស់អូននឹងណាចុះការងាររបស់បង បងធ្វើអញ្ចឹង ចុះបើសិនជាគេដេញបងចោលបងអត់មានគិតខ្លះទេថាកូនរបស់យើងគឺកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយណាមួយត្រូវបងថ្លៃសាលាបងទឹកបងភ្លើងមិនអញ្ចឹងទេក៏ត្រូវទិញនេះទិញនោះនេះសូមបងជួយគិតអីដែលមានប្រយោជន៍ជាងនេះផងអូខេណាបងទៅវិញក៏បានដែរ ចាំអូនទំនេរពេលណាក៏ញ៉ាំពេលនឹងទៅឈប់សិនបងជួយយកអាហារអស់នេះទៅវិញផងខ្ញុំមិនចង់ឲ្យអូហ្វីរបស់ខ្ញុំមានក្លិនភ្ញៀវមកជួបគឺវាមិនល្អទេយកវា ទៅវិញទៅ ក្រពះពោះវៀនសុខភាពល្អបណ្ដាលឲ្យមានលក្ខណៈពិសេស7យ៉ាង ដូចម៉េចសុបកលគិតថ្មីដាក់ស្មារតីនិងអារម្មណ៍ឲ្យភ្លឺស្វាងពេលព្រឹកជាមួយ Nescafe S26 Go Progress ថ្មីដូចគ្រូជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នកទឹកដោះកោជូអង្គមៀលឆ្លាញ់ហើយផ្នែកភ្លឺច្បាស់ បងទៅវិញហើយគិតតែភាពឆ្លាតដឹងថាអ្វីគួរអ្វីមិនគួរពិតជាមិនអាចវាស់តាមអាយុនិងភាពចេះដឹងរបស់មនុស្សបានមែន យ៉ាម៉ាញ់តិចស្រួលទេពូអឺប្រមដែរកូនប្រកែណា អីហ្នឹងឲ្យម៉ាក់សុំលេងដែរបានអត់ម៉ាក់ម៉ាក់មកលេងប៉ពូសាប៊ូជាមួយគ្នាផ្លុំដាក់ម៉ាម៉ាកូនផ្លុំដាក់ម៉ាម៉ាចាផ្លុំទៅកូនតាផ្លុំដាក់ម៉ាម៉ា1 2 3ចាទៅមើលប៉ាវិញណាអើយនេះនេះអ្នកម៉ាក់អ្នកម៉ាក់សប្បាយចិត្តទេថ្ងៃនេះណែមិនបានសុំម៉ាក់អញ្ចឹង ម៉ាក់នេះណាគឺមានសេចក្តីសុខរាល់ថ្ងៃឲ្យតែបាននៅក្បែរកូនតែថ្ងៃនេះជាថ្ងៃដែលកូនសប្បាយចិត្តបំផុតព្រោះមានទាំងម៉ាក់ហើយនិងប៉ាមកលេងពពុះសាប៊ូជាមួយនឹងកូនម៉ាក់អាចាស្អែកនេះ មានកម្មវិធីបន់មេដានៅសាលាម៉ាក់មិត្តភក្តិកូនទៅចូលរួមគ្រប់គ្នា ចាកូនម៉ាក់នេះប្រកាសជាទេ ថ្ងៃពិសេសរបស់កូនម៉ាក់ទាំងមូលរឿងអីដែលថាម៉ាក់មិនទៅនោះម៉ែណៃម៉ាអ្នកម៉ាក់ដឹងទេថ្ងៃស្អែកពួកគេនឹងបានស្គាល់ថាម៉ាក់ជាម៉ាក់ពូកែរបស់កូនចាកូនសម្លាញ់ ចឹងកូនត្រូវតែឆាប់ចូលគេងណាចាសុបិនល្អណាស់កូនស្រីតែមួយរបស់ម៉ែកូនឆ្លាញ់ម៉ាក់បំផុតនៅក្នុងលោកនេះម៉ាក់ក៏ឆ្លាញ់កូនខ្លាំងបំផុតដែរនៅលើលោកនេះគុណណៃកូនសុបិនល្អណាស់ ម៉ោងនេះហើយអូននៅមិនទាន់ឃើញទៀតទេណានេះសម្រាប់ប្រពន្ធរបស់បងដែលខំធ្វើការរាល់ថ្ងៃដើម្បីគ្រួសារយើងបងយកទៅដាក់លើតុទេអូនអរគុណណា កូនមាននិយាយជាមួយអូនរឿងបុណ្យមេដានៅសាលាទេអឺចាពួកយើងនឹងទៅទាំងអស់គ្នានៅស្អែកពេលព្រឹកណាអញ្ចឹងយើងឆាប់ចូលគេងទៅដើម្បីថ្ងៃស្អែកមានអារម្មណ៍ស្រស់ស្រាយដើម្បីចូលរួមកម្មវិធីជាមួយនឹងកូនយ៉ាងម៉េចដែរ អូននៅបង្ហាញការងារបន្តិចសិនណាបាទតែបើហត់ប្រាប់បងមកបងនៅធ្វើសរសៃឲ្យអូនមកពេញចិត្ត យកចិត្តអូនខ្លះផងតែធ្វើការអូនត្រូវទទួលភារៈធ្ងន់ធ្ងរហើយមកដល់ផ្ទះបង ចង់ឲ្យអូនបំពេញភារកិច្ចជាប្រពន្ធពេលណាក៏បានមែនទេអូននេះក៏ចេះហត់ដែរគឺអូនចង់សុំសម្រាប់អូខេអូខេអញ្ចឹងបងគេងមុនហើយណាបងមិនរំខានអូនទៀតទេ Thank you. លស្រីប៉ាប្រកាសជាសារហើយប៉ាប៉ាថ្ងៃនេះកូនសប្បាយចិត្តខ្លាំងណាស់ដែលម៉ាក់នឹងទៅចូលរួមកម្មវិធីជាមួយពួកយើង កូននឹងបានបង្អួតពួកម៉ាក់កូនថានេះជាម៉ាក់របស់កូននោះម៉ាក់មកដល់ល្មមចាំឯងឲ្យកូនសម្លាញ់អូហូហេតុអីក៏កូនម៉ាក់ កស្រស់ថ្លាម្លេះម៉ែបបិលខ្លួនឯងម៉ាក់មើលទិញម៉ែនេះក៏ដោយសារតែកូនសบายចិត្តដោយសារតែអូនបានចូលរួមកម្មវិធីជាមួយនឹងកូនដែរអញ្ចឹងផងអីហេឡូ ពីរឿងកិច្ចប្រជុំបន្ទាន់នៅម៉ោង8កន្លះព្រឹកនេះព្រោះចិត្តដល់ម៉ោងហើយតែមិនទាន់ឃើញបងមកដល់អอฟហ្វិសទៀតអត់អីទេបងតែលើហើយបានហើយអញ្ចឹងចាំជួយរៀបចំឯកសារឲ្យបងផងណាអរគុណហើយកូនសំឡាញ់ម៉ាក់ម៉ាក់មានប្រជុំប្រញាប់ណាស់កូនឲ្យប៉ាជូនទៅណាហើយចាំជួបគ្នាណាម៉ាក់សន្យាថាម៉ាក់នឹងទៅជួបកូនណាកូនសំឡាញ់ម៉ាក់ប្រញាប់ទៅហើយណា ល្អម៉ាក់ម៉ាក់នៅក្បែរកូនគ្រប់ពេលម្ដីទេកូនជឿម៉ាក់កូនទៅបើម៉ាក់ថាទៅ ប្រកាសជាទៅហើយណាតោះកូនតោះ កូនបានត្រៀមអស់ហើយនៅបាទក្រពះពោះវៀនសុខភាពល្អបណ្ដាលឲ្យមានលក្ខណៈពិសេស7យ៉ាង ដូចម៉េចសុភគលគិតថ្មីដាស់ស្មារតីនិងអារម្មណ៍ឲ្យភ្លឺស្វាងពេលព្រឹកជាមួយ Nescafe S26 Go Progress ថ្មី ដូចគ្រូជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នកទឹកដោះកោជូអង្គមៀលឆ្ងាញ់ហើយផ្នែកភ្លឺច្បាស់កូនជឿជាក់ថាម៉ាក់ប្រកាសជាភ្លេចសន្យាដោយដែលម៉ាក់ធ្វើរាល់ដងកូនគិតថាពួកយើងមិនបាច់ចាំម៉ាក់មកទៀតទេម៉ាក់កំពុងតែរវល់នឹងការងារបនមេតាមិនសំខាន់ចំពោះគាត់ទេ កុំនិយាយបែបនេះដល់ម៉ាក់កូនអីប៉ាជឿថាម៉ាក់កូនប្រកាសជាមកប៉ាជឿថាម៉ាក់ប្រកាសជាលះបង់ពេលវេលាខ្លះដើម្បីកូនជឿប៉ាទៅណា ថាម៉ាក់ប្រកាសជាមកជួនកាលស្ទះផ្លូវម៉ាក់ក៏អាចមកយឺតដែរណាកូនម៉ាម៉ាក់ពិតជាដូចប៉ានិយាយព្រឹកមិញម៉ាក់ប្រកាសជាមិនទៅធ្វើការទេ ហើយអាត្មានេះគាត់នឹងអង្គុយនៅលើកៅអី ដូចដែលមិត្តភ័ក្តិរបស់កូនចឹងដែរតោះប៉ាជាងចូលទៅក្នុងទេតោះកូនអត់ទូសូមអញ្ជើញអាណាព្យាបាលចូលខាងក្នុងកម្មវិធីនឹងចាប់ផ្ដើមរយៈពេល10នាទីទៀតបាទពុកខ្ញុំនៅតែឡាហានគ្រូតោះកូនតោះទៅចាំម៉ាក់នៅខាងក្នុងក៏បានដែរ អរគុណណាស់កូនល្អហើយ ច្បងមកឈរនៅត្រង់នេះបើមកដល់ផ្ទះមុនហេតុអីក៏មិនព្រមទៅងូតទឹកឲ្យហើយបងទេដែលជាអ្នកត្រូវសួរអូនហេតុអីបានជាអូនមកនៅត្រង់នេះកាលពីព្រឹកអូនសុំតែទៅសាលាហើយអាត្មានេះអូនសុំតែមកផ្ទះជាមួយបងនិងកូន គឺអូនអូនរវល់ការងារមែនទេបងចាំលើកណាក៏ដូចលើកណាដែរបងហើយនឹងកូនចាំអូន តែគ្មានសម្អល់អូនមកម្ដងដែរអូនរាល់ថ្ងៃនេះមានដែរទុកបងនិងកូននៅក្នុងកាយភ្នែកដែរទេ ការដែលអូនទុកកូនចោលបែបនេះអូនដឹងទេការដែលអូនធ្វើបែបនេះវាប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់កូនកូននៅតូចណាស់អូនមិនដឹងទេរឿងអីដែលថាអូនមិនដឹងអូនគឺជាអ្នកបង្កើតនាងដែលផ្ទាល់ដៃអូននេះបងគិតថាមានតែបងទេដែលចេះស្រឡាញ់កូនចុះអូនអូនគឺជាម្ដាយ ញ់កូនស្មើនឹងបងស្រឡាញ់កូនអញ្ចឹងឯងអូនក៏មិនចង់ខកណាត់ដែរប៉ុន្តែ ព្រោះតការងារទៀតហើយមែនទេមួយម៉ាត់ការងារពីរម៉ាត់ការងារអូនរៀបការជាមួយបងដើម្បីអ្វីទៅនៅក្នុងចិត្តបងគិតថាអូនធ្វើដើម្បីខ្លួនឯងអូនខំណាស់គឺខំគ្មានពេលសម្រាប់ទេដើម្បីតែគ្រួសារមួយនេះ នាងខកដែរមែនទេតែខំដើម្បីគ្រួសារនិងដើម្បីមនុស្សដែលអូនស្រឡាញ់ក្តីស្រឡាញ់អញ្ចឹងគ្មានពេលសម្រាប់បងបងមិនថាទេ តែកូនកូនគេធ្វើស្អីខុសនាងនៅក្មេងនាងត្រូវការថ្នាក់ថ្នមពីឪពុកម្ដាយត្រឹមតែកម្មវិធីមួយថ្ងៃអូនទៅចូលរួមមិនបានផង ហើយអូននៅហ៊ាននិយាយថា អូនខំដើម្បីគ្រួសារទៀតឯងអ្នកណាក៏គេមានភារៈអ្នកណាក៏គេមានការងារធ្វើដែរតែគេត្រូវបែងចែករវាងការងារនិងគ្រួសារទើបគ្មាននរណាម្នាក់ឈឺចាប់នេះគ្រាន់តែមិនបានចូលរួមកម្មវិធីមួយពេលបងអ្នកថាអូនអត់ស្រឡាញ់កូន អូនខំរាល់ថ្ងៃតើមានអ្នកណាមកឃើញទេឃើញទេនីតានីតានីតានីតា រាងកាយអ្នកជំងឺកាន់តែចុះខ្សោយអាខណៈសម្ពាធឈាមរឹតតែចុះខ្សោយថែមទៀតវាអាចមានមូលហេតុជាច្រើនយ៉ាងណាជួនកាលអ្នកជំងឺអាចធ្វើការហួសកម្រិតហើយថែមទាំងមានរបបអាហារមិនទៀងពេលហើយពេលខ្លះក៏ខ្វះអាហារូបត្ថម្ភថែមទៀតបើបណ្ដោយតបែបនេះទៀតมันយូរមិនឆាប់ទេអ្នកជំងឺអាចមានជំងឺដាច់សរសៃឈាមខួរក្បាលថែមទៀតផងអឺសូមលោកជួយមើលថែនាង និងជួយដាស់តឿនអ្នកជំងឺផង ហើយជាពិសេសគឺ សុខភាពផ្នែកខួរក្បាលរបស់គាត់តែម្ដងព្យាយាមកុំឲ្យគាត់គិតច្រើនហួសកម្រិត ចំណែករឿងថ្នាំពេទ្យវិញខ្ញុំនឹងឲ្យអ្នកគ្រូពេទ្យរៀបចំជូនយ៉ាងណាសូមអញ្ជើញគាត់មកតាមការណាត់របស់លោកគ្រូពេទ្យដើម្បីឲ្យយើង បានតាមដានអាការៈរបស់គាត់បន្តទៀតបាទអញ្ចឹងខ្ញុំសូមអរគុណលោកគ្រូពេទ្យហើយ ខ្ញុំនឹងមើលថែគាត់ឲ្យបានដិតដល់តាមដែលលោកគ្រូពេទ្យប្រាំបាទបាទអញ្ចឹងខ្ញុំសូមលាសនាហើយបាទសូមជឿលោកគ្រូពេទ្យអូននឹងខ្លួនហើយឯងបងបារម្ភពីអូនណានេះអូនមានឈឺត្រណាទេនេះអូនមិនកាត់អីទេ មនុស្សគ្រាន់តែខ្យល់ហើយងងឹតមុខដួលតែប៉ុណ្ណឹងសោះក៏យកមកពេទ្យដែរនេះបងកំពុងតែចំណាយលុយខុសកន្លែងហើយណាជំងឺដាច់សរសៃឈាមអីអូនអាយុក្មេងប៉ុណ្ណឹងសោះសុខភាពល្អគឺមិនដែរឈឺអញ្ចឹងតែមានជំងឺអញ្ចឹងកើតដែរហើយហើយបងទៅជឿគ្រូពេទ្យនឹងដែរថាមិនត្រូវចិត្តតែថាឈឺហើយឲ្យយើងនេះបងលុយទៅទេផងក៏មិនដឹងមិនគួរណាចំណាយពេលមកសោះពិតជាស្ដាយពេលវេលាណាអាណាកុំព្យូទ័ររបស់អូន លោកគ្រូប៉ែប្រាប់ថាអូនគួរតែសម្រេចបានច្រើនកុំគិតច្រើនទើបជំងឺឆាប់ជាឆាប់ជាហើយជាមិនជាអីអូននេះមិនបានកាត់អីទេណាសុភានេះបងជួយធ្វើជាមនុស្សឆ្លាតដូចឈ្មោះរបស់បងខ្លះផងមើលនេះនេះលុយណាមិនមែនសុកសុកធ្លាក់ទៅលើមេឃមកបានទេបើសិនជាអូនមិនខំប្រឹងរកតើគ្រួសាររបស់យើងនឹងទៅជាយ៉ាងណា ឬក៏ចង់ប្រើប្រាក់ខែបុគ្គលិកធម្មតាធម្មតាដូចជាបងចាំអូនហ្នឹងឯងតើអញចាំអូនហើយនឹងកូនរួចបានទេបានហើយអូនមិនចង់និយាយច្រើនទេអូនកំពុងតែឈឺក្បាលសុំកុំជឿតើអូនព្រោះថ្ងៃនេះអូនមានការបញ្ញត្តិប្រជុំសំខាន់ផង ដឹងខ្លួនទេថាអ្នកស្រីគឺជា brand manager ហេតុអីបានជាការងារតូចតាចប៉ុណ្ណឹងអ្នកស្រីធ្វើមិនកើតការងារដែលលោកប្រធានដាក់ឲ្យនាងខ្ញុំធ្វើគឺនាងខ្ញុំធ្វើមិនដាក់ឲ្យខុសឬក៏មិនដាក់ឲ្យក្រុមថាកែតនោះដែរគឺលើកលែងតែការងារមួយនេះគឺព្រោះតែដោយសារតែអ្នកស្រីឈឺចាត្រូវហើយគឺនាងខ្ញុំបានដាក់ច្បាប់ឈឺខ្ញុំមិននឹកស្មានថា ឬពាក្យនេះចេញពីមាត់អ្នកស្រីសោះនេះអ្នកស្រីមានដឹងទេថាពាក្យឈឺប្រើបាន សម្រាប់តែបុគ្គលិកដែលគ្មានទំនួលខុសត្រូវតែប៉ុណ្ណោះក្រពះពោះវៀនសុខភាពល្អបណ្ដាលឲ្យមានលក្ខណៈពិសេស7យ៉ាង ដូចម៉េចសុភគលគិតថ្មីដាស់ស្មារតីនិងអារម្មណ៍ឲ្យភ្លឺស្វាងពេលព្រឹកជាមួយ Nescafe S 26 Go Progress ថ្មីដូចគ្រូជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នកទឹកដោះគោជូរអង្គរមៀលឆ្ងាញ់ហើយផ្នែកភ្លឺច្បាស់ បើខ្ញុំគ្មានទំនួលខុសត្រូវនៅលើលោកនេះតើមានអ្នកណាដែលមានទំនួលខុសត្រូវនោះលោក ច្បាប់ឈប់សម្រាប់មួយអាទិត្យវិញណាជួយដំណើរការច្បាប់ឲ្យបងផងអរគុណ ម៉ាក់ពេលតែដើរពួកយើងនឹងធ្វើអ្វីមុនគេពួកយើងនឹងទៅស្ទូចត្រីហើយក៏ជិះទៀតទឹកហើយក៏អាំងសាច់ញ៉ាំណាកូនម៉ាក់ណាក៏បានត្រៀមអាហារឲ្យកូនចូលចិត្តទៀតផងហើយចុះកូនពេលទៅដល់ចង់ធ្វើអីមុនគេកូនចា មួយអ្នកម៉ាក់នឹងប៉ាប៉ាហើយយករូបនោះមកបិទឲ្យពេញបន្ទប់កូនហើយកូននឹងទុករូបមួយដាក់ក្នុងកតាបដើម្បីបង្ហាញពួកម៉ាក់កូនថានេះគឺជាម៉ារបស់កូនចេះណាគួរឲ្យស្រឡាញ់ណាស់កូន ប់មកទៀតយើងនឹងងូតទឹកលេងជាមួយនឹងគ្នាហើយកូនឡើងជិះកប៉ាប៉ាហើយម៉ាក់ម៉ាក់នឹងចាប់កូននឹងប៉ាប៉ាចាចាំយើងងូតទឹកទាំង3នាក់ណាកូនណាចាចេះណាតើកូនតាចា ខាងមន្ទីរពេទ្យខ្ញុំសុំទោសផងព្រោះជំងឺរបស់គាត់មានសភាពពិបាកហើយ ពេលនេះគាត់ធ្ងន់ធ្ងរណាស់ប៉ុន្តែយើងនឹងខិតខំប្រឹងប្រែងបន្តទៀតតែសំណូមពរឲ្យគាត់មានចិត្តរឹងមាំបើមិនអញ្ចឹងទេរាងកាយរបស់គាត់ប្រកាសជាមិនអាចកម្រើកបានជារៀងរហូត លោកគ្រូបានលោកគ្រូបានខ្ញុំសូមវល់ចុះណាលោកគ្រូបានកូនរបស់ខ្ញុំមិនអាចអន់ម៉ាក់របស់គេបានទេទោះបីជាចង់ព្យាបាលអស់ប្រមាណក៏ដោយក៏គ្មានបញ្ហាដែរសូមតែលោកគ្រូប៉ែតជួយព្យាបាលអស់ប្រពន្ធរបស់ខ្ញុំជាដូចដើមផងណាណាលោកគ្រូប៉ែតខ្ញុំសូមទូផងលោកដល់ដំណាក់កាលនេះទៅហើយគឺលុយមិនអាចជួយអ្វីបានទេ ចាំពួកយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពយ៉ាងណាយ៉ាងណាក៏ត្រូវពឹងផ្អែកទៅលើផ្លូវចិត្តរបស់គាត់ដែរសូមទោសផងលោកចំលាសិនហា ជាប៉ាប៉ាធ្វើមហូបម្ដងទៀតនេះចិត្តដល់ម៉ោងម៉ាក់កូនត្រឡប់មកពីធ្វើការវិញហើយម៉ាក់កូនប្រហែលជាចង់ញ៉ាំសម្លក្តៅក្តៅណាកូនតែកូនឆ្ងល់ថាប៉ាប៉ាធ្វើធ្វើអីបើរាល់ដងម៉ាក់មិនដែរញ៉ាំផងហ្នឹងធ្វើលំហាត់រួចហើយមែនទេកូន ណាណែណាអាសំរឿនតែមើលមកអូហូកូនប៉ាពិតជាផ្កាយមែនពូកែដូចជាម៉ាក់កូនអញ្ចឹងឯងប៉ាត្រូវតែញ៉េកន្លែងណាទៅកូននេះប៉ាត្រង់នេះហ៎ ចឹងកូនគួរតែប្រាប់អ្នកគ្រូថាម៉ាក់ម៉ាក់សញ្ញេមិនសូវស្អាតទេអញ្ចឹងហើយ ទៅម៉ាក់ម៉ាក់ឲ្យប៉ាសញ្ញេរហូតតម្រងទៅយល់ទេកូនចាមិនប៉ិតទេមិនប៉ិតទេពួកយើងនឹងខ្លាចជាគ្រួសារដែលមានសុភមង្គលបំផុត ព្រមដែរខ្ញុំចង់អោបកូនខ្ញុំហើយបំពេញងារជាម្ដាយល្អម្ដងទៀតបានដូចមិនដេចដែលហៅថាកូនកំព្រាមិនបានចំណេះសុកសុកកូនសួរប៉ាអញ្ចឹងកូនកំព្រាមានន័យថាជាកូនដែលមានប៉ា តែអត់ម៉ាស់ឬក៏មានម៉ាស់តែអត់មានប៉ាឬអត់មានទាំងប៉ានិងម៉ាក់តែម្ដងចាស់ហេតុអីបានជាមិត្តភក្តិកូននៅក្នុងសាលាហៅកូនថាក្មេងកំព្រាងចឹងប៉ាហេតុអីបានជាពួកគេថាកូនចឹងគឺពួកគេថាកូនអត់មានម៉ាក់ពួកគេថាកម្មវិធីសាលារាល់ដងឃើញតែប៉ាតែមិនដែលឃើញម៉ាក់សោះតែកូនខំប្រកែកជាមួយពួកគេថាកូនមានម៉ាក់ ពួកគេអត់ជឿកូនទេ ពួកគេថាកូនកុហកពួកគេថាបើមានម៉ាក់ហេតុអីក៏អត់ដែរឃើញម៉ាក់ម៉ាក់មកលេងស្លាកូនម្ដងសោះអញ្ចឹងប៉ាប៉ាម៉ាក់ម៉ាក់មានដឹងអត់ថាកូនស្លាញ់ម៉ាក់ម៉ាក់ដូចកូនស្លាញ់ប៉ាប៉ាអញ្ចឹងអ្នកម៉ាក់ប្រកាសជាដឹងណាកូន ធ្វើតាមពាក្យសន្យាមិនបានម៉ាក់សុំតើតែគិតថាលុយអាចទិញគ្រប់យ៉ាងមកបានឆាប់ទិញមកណាកូនស្រីប៉ាប៉ាណាម៉ាក់សន្យាថា នៅពេលដែលកូនកើតមកប៉ាណាម៉ាក់ធ្វើឲ្យគ្រួសារយើងជាគ្រួសារដែល មានសុភមង្គលបំផុតតែដោយសារតែភាពរឹងទទឹងរបស់ម៉ាក់ទើបធ្វើឲ្យកូនពិបាកចឹងនេះទោះបីជាម៉ាក់មិនអាចត្រឡប់ពេលវេលាថយក្រោយបានប៉ុន្មាន តែបើម៉ាក់អាចជាវិញម៉ាក់នឹងប្រើពេលវេលាដ៏មានតម្លៃនោះសម្រាប់អ្នកដែលម៉ាក់ស្រឡាញ់ម៉ាក់មិនបានគិតថាម៉ាក់នឹងមានថ្ងៃនេះ ថ្ងៃដែលម៉ាក់ចង់អោបផ្ដល់ភាពកក់ក្ដៅឲ្យកូនតែបែរជាធ្វើអីមិនបានបើពេលនោះម៉ាក់ចំណាយពេលវេលាតែបន្តិចម៉ាក់ក៏មិនមានវិបនិសារីដូចថ្ងៃនេះដែរម៉ាក់ធ្លាប់គិតថាម៉ាក់ជាមនុស្សស្រីពូកែមិនមានឲ្យតែមានលុយគឺមានក្តីសុខ ពេលនេះប្រហែលជាម៉ាក់អាចអោបកូនបានហើយមិនឲ្យកូនមកឃើញម៉ាក់ក្នុងសភាពបែបនេះទេម៉ាក់បរាជ័យហើយបាទទេវតាផ្ដល់ឱកាសឲ្យម៉ាក់ម្ដងទៀតខ្ញុំនឹងចាប់ផ្ដើមសារជាថ្មីហើយនឹងក្លាយជាម៉ាក់ដ៏ល្អម្នាក់សម្រាប់កូន